ឃើញស៊ឺសុធិរាអស់សង្ឃឹមក្នុងជីវិតលោកខេងប៊ុនលៀបប្រើនាមជាមិត្តលួងលោមយ៉ាងកក់ក្ដៅថ្មីថ្មីនេះតារាសម្ដែងស្រីដ៏ឆ្នើមស៊ឺសុធិរាបានទម្លាយក្តីស្រមៃដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើគណនី Facebook ថានាងចង់បានកូន5នាក់ប៉ុន្តែពេលនេះទៅតែមានកូន2នាក់នាងបែរជាជួបវាសនាជានារីជាប់ឈ្មោះមានស្នេហាបែកបាក់បាត់ទៅហើយ។ លើកពីនេះសឺសុធារាហាក់លើកឡើងដោយកំពុងអស់សង្ឃឹមក្នុងជីវិតទៀតថាពេលនេះ នាងមិនត្រឹមតែមានឈ្មោះជានារីជួបស្នេហ៍បែកបាក់ទេតែនាងក៏មានជីវភាពក្រលំបាកមិនដូចមុនមិនដឹងថានៅពេល អនាគតនឹងអាចមានបុរសណាម្នាក់ព្រមមើលថែបេះដូងរបស់នាងដោយចិត្តស្មោះបានទៀតនោះទេក្រោយឃើញពាក្យត្អូញត្អែរបស់សឺសុធារារៀបរាប់ពីឆាកជីវិតជួបវាសនាអភ័ព្វ សឹងតែគ្រប់រឿងបែបនេះក៏មានមហាជនអ្នកធ្លាប់គ្រប់គ្រងនាងកន្លងមកបាននាំគ្នាបញ្ចេញយោបល់លើកទឹកចិត្តនាងយ៉ាងច្រើនក្នុងនោះគេក៏ឃើញតារាសម្ដែងរូបសង្ហាលោកហេងប៊ុនលៀបបញ្ចេញយោបល់ផ្ដល់កម្លាំងចិត្តក្នុងនាមជាមិត្តក្នុងរង្វង់សិល្បៈម្នាក់ថាកុំគិតច្រើនអីជូតទឹកភ្នែកលៀងចិត្តបន្តដំណើរទៅមុខគេក៏មានរឿងដូចយើងយើងក៏មានបញ្ហាដូចគេជីវិតគឺអញ្ចឹង។ ចានេះគឺជាពាក្យមួយឃ្លារបស់លោកហេងប៊ុនលៀបគឺលើកទឹកចិត្តក្នុងនាមជាអ្នករួមអាជីពជាមួយគ្នាគឺស្គាល់គ្នា តាំងពីយូរមកហើយតាំងពីជំនាន់គាត់សម្ដែងរឿងកំពុងតែល្បីខ្លាំងនោះដោយគាត់លើកទឹកចិត្តកុំឲ្យគាត់គិតច្រើនអ្នកណាក៏មានបញ្ហាដែរគេក៏មាន បញ្ហាយើងក៏មានបញ្ហា ដូច្នេះហើយជួបបញ្ហាអ្វីយើងត្រូវតែដោះស្រាយហើយបន្តដំណើរទៅមុខទៀត។ ចាអរគុណច្រើនប្រិមត្តទាំងអស់គ្នាតេតងនឹងព័ត៌មាននេះដែរក៏សូមបញ្ចប់ត្រឹមនេះសូមអរគុណសូមគោរពលា